គេម្នាក់ឯងដំបងគេហើស្មោះត្រង់តែចុងក្រោយគេក្បន់ជាស្ដែងបានត្រឹមអូនមុងចុះហើយតែកំភ្លៀងខ្លួនឯងហេតុអ្វីពីភូមិលោកនេះពោពេញដោយការសំដែងស្នេហាមួយដែលចាំផ្ដើមក្នុងវ័យសិក្សា បងនៅតែស្រឡាញ់អូនទូប្រវត្តិស្ងួនអាក្រក់ប៉ុណ្ណា ស្រឡាញ់គ្នាខ្លាំងពេកយើងសាក់ដៃសន្យា ហើយអូនថាគ្មានថ្ងៃណាដែលអូនទៅចោលបងតែពេលនេះបងបាត់អូនមិនដឹងទៅណាសល់តែឆាតចាស់ចាំងមើលហើយទឹកនេត្រាហើយពេលនេះបងនឹកអូនបងសែនឯកាចង់ដប់អូនកាត់ភ្លៀងម្ដងទៀតបានទេជីវិត ពេលវេលាយើងបែកគ្នាដូចជាយូរណាស់ហើយតែខួរក្បាលមួយនេះមិនអាចភ្លេចអូនឡើយហើយទោះជាបងប្រឹងយំឲ្យបែកពេកក៏ដោយក៏ពួកយើងគ្មានថ្ងៃ ខ្ញុំយកចិត្តគេក៏គេនៅ តែក្បត់ខ្ញុំបំភ្លេចអនុសាធ្លាប់សប្បាយធ្លាប់កំសត់ភ្លេចគ្រាស្បែកស្បត់ថាមិនទៅណាចោលគ្នាដល់ពេលចុងក្រោយគេមិនសល់តែពាលាគេអ្នកទៅគេសប្បាយ មិនអាចប្រៀបនឹងដុល្លារគេមានលុយគេមានឡានគេទិញបានជាជីវ៉ាយើងអ្នកក្រឆាទៅចេញគុំចង់តវ៉ាបនទៅមេស្រែកសួរទេវតាជាតិនេះជាតិក្រោយជាតិណាណាសូមកំងខ្ញុំជួបនៅសេសាវ៉ានៅសេសាវ៉ាអូយជីវិតនឹងឆ្អែតហើយទ្រូជាយ៉ាងណាក៏បងមិនត្រឡប់ក្រោយលាជាងពីភូមិមិនមិនចង់ជួបទឹកឡើយមនុស្សស្រីមកលុយខ្ញុំសន្ចាញ់តែឲ្យឆ្ងាយពីមុនខំកិនថានឹងខំ ចិត្តស្រឡាញ់ត្រៃរងនឹងមានកំណត់បងកាន់តែស្រឡាញ់អូនកាន់តែបានជិតខ្វាន់បងដដែលដដែលពេលនេះបងលាមួយជីវិតស្នេហ៍អូនត្រូវបញ្ចំដោយយត់នៃខ្លឹមសារទោះជាបងគុំខ្លួនយ៉ាងណាក៏អូនមិននៅទៀងឡើយទៅក៏ទៅចង់គុំបាច់វិលវិញអូនអើយបងសុំសំរាសិនហើយហត់នៅនឹងភាពឈឺចាំស្នេហ៍ធ្លាប់ស្មង